សូមកុំឃើញថាខ្លួនបានទទួលបណ្ឌិតឬបរិញ្ញាបត្រជាប់ពោះឬបរិញ្ញាបត្រហើយគឺជារឿងចប់មិនមែនទេក៏ដូចគ្នាដែរមន្ត្រីកុំថាខ្លួនធ្វើរដ្ឋមន្ត្រីឬខ្លួនធ្វើឧបនាយករដ្ឋមន្ត្រីឬធ្វើនាយករដ្ឋមន្ត្រីឬធ្វើប្រធានសភាអនុប្រធានសភាខ្លួនមិនរៀនសមាជិកសភាទើបមិនរៀនអត់ទៅរួចទេអត់ទៅរួចទេអើបានតែនិយាយទៅដល់ហ្នឹងគឺសុំនិយាយផងដែរ ក្រៃលោអាប៊ិចក្រហមហ្នឹងវាមិនបានទៅដល់រដ្ឋមន្ត្រីប៊ិចក្រហមរបស់ខ្ញុំទៅច្រើនណាស់តែវានៅដដែលថ្ងៃហ្នឹងនិយាយហ្មងប៊ិចក្រហមរបស់ខ្ញុំតែងតែចា ត្រឡប់ទៅវិញទៅខុសគឺតែងចាត្រឡប់ទៅវិញប៉ុន្តែក្រៃលោមិនបានទៅដល់រដ្ឋមន្ត្រីអញ្ចឹងថ្ងៃនេះខ្ញុំនិយាយហ្មងខ្ញុំសូមបង្វកឲ្យលោករដ្ឋមន្ត្រីទាំងឡាយលោក ហើយអាដាមលោកជំទាវជារដ្ឋមន្ត្រីទាំងឡាយមុនចុះហត្ថលេខាមើលខ្មើឲ្យច្បាស់មើលតាំងពីអក្សរាវិរុទ្ធតាំងពីស្អីអានេះផ្ញើមកនាយករដ្ឋមន្ត្រីណាមិនផ្ញើទៅណាទេទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រីត្រូវធ្វើឲ្យច្បាស់ខ្ញុំក្រៃលោអាដែងចំណាក្រហមរបស់ខ្ញុំទៅវាមកដល់រដ្ឋមន្ត្រីនោះវិញរដ្ឋមន្ត្រីខ្លះចុះហត្ថលេខា អត់មានដាក់ខែទេយកមកឲ្យខ្ញុំអាសក្រហមទៅវិញគូសថាអត់បានដាក់ខែខែប៉ុន្តែក្រៃលោកក៏មិនដល់រឿងច្រំដែលមកមកទៀតព្រោះយើងចានៅកន្លែងជួយយើងចាបានបានឃើញឬក៏យល់ព្រមអីចឹងប៉ុន្តែយើងដាក់ថ្ងៃខែចុះអាមួយនេះវាអត់ដាក់ខែហ្មងអញ្ចឹងគូសវាខ្វោក មិនអាគុកបិចខៀវទេណាអាបិចខៀវចាទេណាថាបិចក្រហមចាបើលោកអស់លោករដ្ឋមន្ត្រីធ្វើតែប៉ុណ្ណឹងមិនបានផងហើយឲ្យខ្ញុំធ្វើនាយករដ្ឋមន្ត្រី វេទនាប៉ុណ្ណាទៅណាឥឡូវខ្ញុំសូមបញ្ជាក់អានឹងមួយមួយទៀតទីស្តីការគណៈរដ្ឋមន្ត្រីមកសុំ5ទៅអាដាមប៊ុនឈិនកែលោអាសំណុំរឿងនឹងមិនដល់អាដាមប៊ុនឈិន ព្រោះវាប្រមាណដងហើយចំចាណាចំចាខ្ញុំឃើញរបាយការណ៍ដែលអាដាប៊ិតឈិនមិនអាដាប៊ិតឈិនទេអាដាប៊ិតឈិនគាត់ទៅចុះហត្ថលេខាមកទេគាត់មិនបានទាំងមើលផងមាននយោបាយកឋានមានអនុរដ្ឋលេខាធិការអីរដ្ឋលេខាធិការកាន់ការងារគឺធ្វើបាទ ក្រសួងឧស្សាហកម្មក្រសួងរ៉ែនិងធម្មពលអត់ មានស្នើសុំមតិដឹកនាំទេក្រាន់តែរាយការជូននាយករដ្ឋមន្ត្រីជ្រាបអំពីចំណុចនេះមានក្រុមហ៊ុនមួយ ដែល គេសុំធ្វើការវិនិយោគថ្មម៉ាបនៅខេត្តកំពង់ស្ពឺក្រុមហ៊ុននេះបានពញាពេលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរួចហើយលើកចុងក្រោយនេះ រដ្ឋមន្ត្រីបានបញ្ជាក់ថា បានហៅមកពិភាក្សាប៉ុន្តែ ក្រុមហ៊ុនមិនបានមកពិភាក្សាចាត់ទុកថាក្រុមហ៊ុនក្រុមហ៊ុនមកពិភាក្សាហើយបោះបង់ចោលគម្រោងនេះសូមសម្ដេចមេត្តាជ្រាបប៉ុន្តែដល់អ្នកបូកសរុបឲ្យ Adam Bunchen បែរជាដាក់ពាក្យថា សូមជ្រាប និងសូមមតិដឹកនាំណាវាទៅចេះទៅចុះអានេះដឹកនាំស្អីវិញចឹងក៏ចេះសំណាងល្អគេដាក់លិខិតរបស់អេដាមស៊ុយសែមទៅពីក្រោមទៅពីក្រោមដល់ទៅពីក្រោមមើលផ្ទៀងផ្ទាត់មើលទៅពួយលិខិតអេដាមស៊ុយសែមនៅខាងក្រោមលិខិតរបស់អេដាមស៊ុយសែមបានត្រឹមថាសូមសម្ដែងដៃជោជ្រាប តែប៉ុណ្ណឹងជ្រាបជារបាយការណ៍ប៉ុន្តែដល់ទៅពេលទៅតាមរយៈទីស្តីការការដ្ឋានត្រីទីស្តីការការដ្ឋានត្រីសុំដាក់ថាជ្រាបជារបាយការណ៍នឹងសុំមតិដឹកនាំហើយទៅចុះមិនដឹកនាំស្អីដល់អញ្ចឹងទៅលេខបិចក្រហមទៀតចាថាក្រសួងអត់មានសុំមតិដឹកនាំទេ អញ្ចឹងខ្ញុំកាយលោរឿងហ្នឹងរឿងទាំងឡាយអត់ដឹងដល់រដ្ឋមន្ត្រីកាយទៅរីរយរីរយខ្លាចរដ្ឋមន្ត្រីទៀតរដ្ឋមន្ត្រីច្រើនណាស់ដែលធ្វើកំហុសណាអារបាយការណ៍នោះគឺក្រំតែជូនយើងជ្រាបប៉ុន្តែបែរជាសុំយោបល់ទៅវិញ កន្លែងខ្លះគេធ្វើត្រូវហើយខ្ញុំឃើញថាខ្ញុំកត់សង្កល់ក្រសួង3ក្រសួង4ដែលធ្វើកិច្ចការល្អហើយមិនវែងឆ្ងាយក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងណែវប្បធម៌ ក្រសួងអធិការកិច្ចតែគេដាក់មកអានោះគឺគេតែងតែលឿនថាគេសុំយោបល់ចំណុចទី1ចេះចំណុចទី2ចេះចំណុចទី3ចេះហើយបើលោកជំទាវភឿងសក្តាវិញគឺគាត់ពិនិត្យជំរើសទី1អានេះទី1បែបនេះជំរើសទី2បែបនេះជំរើសទី3បែបនេះទី4ក៏ដាក់ទី4ឬតាម ការសម្រេចរបស់សម្ដេច លើតម្រងណាមួយទៀតចឹងទេបើសិនជារដ្ឋមន្ត្រីមួយមួយមិនបានគិតណាកុំចឹងបើខ្ញុំថាមើលទៅរដ្ឋមន្ត្រីរដ្ឋរដ្ឋមន្ត្រីចាស់ចាស់នឹងយូរយូរទៅខ្ជិលហ่ะខ្ជិលបើរដ្ឋមន្ត្រីកញ្ញរិទ្ធគឺអត់ទៅដាក់ថ្ងៃខែដែរទេអាហ្នឹងនិយាយអារឹកយើច្បាស់ជាមួយគ្នាកុំឲ្យពិបាកពេក ចឹងបានខ្ញុំថាពេលដែលឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិលធ្វើចវាយខេតនេះកុំខ្ជិលធ្វើមេនេះមេនោះកុំខ្ជិលរៀនទៅហើយរៀនសួរគេទៅ កុំខ្មាស់អៀនអីកុំខ្មាស់អៀនអីខ្ញុំសូមស្នើឲ្យប្រិទ្ធឡើងវិញសូមបីតែវាយវាយសា លីធុចនឹងវាយសាសឹងរាល់ថ្ងៃ និយាយចឹករបស់នោះវាយសារួចហើយវាយសាចំមុខរបល់មិនដឹងជាស្អីរួចហើយសុំមតិដឹកនាំហើយថាតាប់ចឹងឯនេះអត់មានទេព្រោះតែពាក្យថាបានទទួលពាក្យថាបានទទួលមិនមែនបានសក្តិថាយល់ព្រមឲ្យណែធ្វើធ្វើអារម្មណ៍នេះខ្ញុំគ្រាន់តែបានមើលទេលីធូចហ្នឹងគឺគាត់ និយាយពីអាដែងដោះមានកន្លែងនេះអានេះអានេះអានេះបរបើកន្លែងហ្នឹងសុំមតិណែនាំឬសុំអនុសាសន៍ទេបើវាច្បោកច្បល់ហើយមកសុំតាម WhatsApp បើមិនអាសុំតាម WhatsApp តែឯងវាយលិខិតមកបញ្ជូនលិខិតមកខ្ញុំព្រិញឲ្យខ្ញុំចាត្រឡប់ទៅវិញដោយដែល ថាដាប់ហងជួនរដ្ឋថ្ងៃនេះគាត់សុំច្បាប់គាត់ទៅសម្ពោធស្អីជាមួយទៅ ប្រធានគណៈកម្មការសភាប៉ុន្តែដល់ទៅវាយមកសុំមតិគឺអារឿងសុំមតិដឹកនាំហ្នឹងគឺមានចំណុចខ្លះគឺមិនមែនថាយើងមិនប្រល់តាម WhatsApp ឬ Telegram ទេប៉ុន្តែអាគោលការណ៍ខ្លះវាទៀមទាត់ចេញអសរជូនណោះចេញសរជូនណោះពីគណៈរដ្ឋមន្ត្រីទៅម្នាក់ឯងអាចមានលុយយកទៅប្រើប្រាស់ឬអាចនឹងយកអាការងារហ្នឹងយកទៅធ្វើបានធ្វើបាន យកពេលស្ដីឲ្យគណៈរដ្ឋត្រីរដ្ឋត្រីបន្តិចទៅចុះពពេលខ្លះគេធ្វើមកឯងគិតទៅពីសយេមកគិតទៅពីសយេដឹង ថាអានោះវាឡើងមកដល់នយោបាយរដ្ឋត្រីអត់ណាអានេះគឺសុំក្រាំមើលពេលខ្លះគឺដល់ថ្នាក់រដ្ឋមន្ត្រីចុះហត្ថលេខាមកដល់នយោបាយរដ្ឋមន្ត្រីហើយឲ្យក្រសួងការបរទេសហ្នឹងសម្បូរណាស់សម្បូរអាអំពំចុះ បំចុះខែខែហើយចុះវាស្លាប់ស្អីបើគង់តែថ្ងៃហ្នឹងឧទាហរណ៍ចេះប្រាប់តម៉ែគេថាគេមិនតាន់ដាក់ថ្ងៃខែទេព្រោះនយោអឺរដ្ឋមន្ត្រីក៏អត់បានចុះថ្ងៃហ្នឹងនឹងចុះកាត់ចុះអត្តលេខាពេលដែរវាយវាហើយស្រេចទៅថ្ងៃប្រមាណកើត ត្រូវទៅថ្ងៃស្អីខែស្អីតាមពុទ្ធសករាជទៅ ហើយបន្តទៅ ថ្ងៃ ទីប្រមាណវាយវាហើយទៅណាអាលេខនោះទុកចំហទៅ ចាំគេទៅចុះលេខណាចឹងវាខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើហើយមកធ្វើបាបនយោបាយរដ្ឋមន្ត្រីម្នាក់ខ្ញុំថាធ្វើបាបបងដោយសាររដ្ឋមន្ត្រីខ្ជិល ពីថ្ងៃទៅទៅកម្ពុជាទៅសល់តែប្រហែលខែទេណាកម្ពុជាសល់ប្រហែលខែទេកម្ពុជារត់ទៅខ្ជិលអើយប្របាក់ធុញយកទៅវិញទេណាស្ដីឲ្យខ្ញុំស្ដីឲ្យស្ដីចូលចំហបងព្រោះអញ្ចេះកន្លងទៅជានៅស្ងៀមប៉ុន្តែមើលទៅប្រហែលជា អាចចំណាអសក្រមប៊ិចក្រមរបស់ខ្ញុំមិនបានត្រឡប់ទៅប្រាប់តែនៅវិញទេព្រោះខ្ញុំឲ្យអតិភិប ក្រសួងប្រមាណទេមកតាមមកត្រង់មកខ្ញុំ direct មកខ្ញុំអត្ថភាពឲ្យការពីជាតិមហាផ្ទៃហិរញ្ញវត្ថុនិងការបរទេសអាមកមក4ក្រៅពីនោះបញ្ជូនទៅតាម ទីស្តីការការដ្ឋានត្រីមានការបូកសរុបដោយនយោបាយកឋានជំនាញស្អីស្អីនោះគេរកឃើញហើយពេលខ្លះតចាទៅ ត្រឡប់ទៅវិញ ដាក់មកគេរើការមិនគាត់អញ្ចឹងអញ្ចឹងដាក់មកគេឲ្យខ្លួននឹងជាសេនាធិការស្រាវជ្រាវមើលតើគូមានធ្វើម៉េចណាចឹងបានចាត្រឡប់ទៅវិញថា ដូចជាកន្លងទៅកីឡាពីការទៅប្រកួតកីឡាកីឡាស្អីមួយទៅប្រកួតវាអត់មានចែកនៅក្នុងអនុក្រឹត្យទេក៏ប៉ុន្តែគួរតែត្រូវឲ្យរង្វាន់អញ្ចឹងអាដាមប៊ិនឈិន គេបុកមិនកត់និយាយអញ្ចឹងមកបរោយថាសូមសម្ដេចមេត្តាផ្ដល់នៅអរិញណែប្រាក់រង្វាន់សម្រាប់កីឡាករផ្នែកនឹងដែលបានប្រកួតឈ្នះជាងខ្ញុំក៏ទៅសួរត្រឡប់ទៅវិញថា តើទីស្រីការករៈរ៉ាំដៃគួរតែឲ្យប្រមាណរួចហើយចាកង្កោមថាទីស្រីការករៈរ៉ាំដៃមិនមែនគ្រាន់តែត្រឹមបូកសរុបទេពួកខ្លួនទៅទៅសួរក្រសួងអប់រំខ្លួនទៅសួរគណៈកម្មការអូឡ িম্প ពិកដើម្បីថាតើគួរជួយប្រមាណផ្ដល់មតិឲ្យនាយករដ្ឋមន្ត្រីមកបើនាយករដ្ឋមន្ត្រីយល់ឃើញថាឯកភាពប៉ុណ្ណឹង វាស្រួលណាស់ ចុចព្រឹបទាញពីអាកន្លែងហ្នឹងមក ចាឯកភាព ដោយអត់ចាំបាច់អីច្រើនទេចានិយាយពីលឿនហើយបើសិនជាខ្លួនមានមតិផ្ទុយពីការឲ្យយោបល់របស់ទីស្តីការការរដ្ឋដីខ្លួនថាអនុវត្តតាមបែបនេះចំណាមួយផ្សេងថែមទៀតចូលទៅថ្ងៃនេះគឺថាថ្ងៃនេះថ្ងៃពុទ្ធ ប្រោះប្រោះទៀតហើយអូថ្ងៃគៀពោសាត់អឺម្សិលមិញខាងពីការនៅឯសុខាថ្ងៃនេះថ្ងៃប្រហោះអើពុតគៀពុតប្រហោះណានេះស្អែកហ្នឹងនៅមួយឈុតទៀតទទួលវត្ថុបុរាណ ទទួលវត្ថុបុរាណចឹងទេសុំមេត្តាអស់លោករដ្ឋមន្ត្រីទាំងឡាយហើយសុំធ្វើគុំធ្វើបាបនាយករដ្ឋមន្ត្រីពេកហើយថ្ងៃក្រោយបើមកអាធុនហ្នឹងបង្ហោះតាម Facebook និង Telegram ឲ្យទេរបស់សំណាងហើយដែលខ្ញុំមិនបង្ហោះប៉ុន្តែ មកលេងផ្សាយតាមទូរទស្សន៍ឲ្យពិភព លោក ដឹករបស់ថានាយករដ្ឋមន្ត្រីល្អូនិងរដ្ឋមន្ត្រីខ្ជិលអើលេងតែយ៉ាងយ៉ាងហ្នឹងងាប់ងាប់ណាចឹងបាទអាការរៀននេះមិនមែនត្រឹមតែដាស់តឿនចំពោះនិស្សិតទេដែលថាទៅរៀនបន្តមិនចាប់ប្រើអំពីឲ្យអំពាវនាវឲ្យនិស្សិតរៀនបន្តឥឡូវខ្ញុំកំពុងតែអំពាវនាវឲ្យពួករដ្ឋមន្ត្រីរៀន យន្តការឡើងវិញបើមិនចេះទេគឺចាប់ពីកបខឲ្យក្មេងទៅពង្រៀនហ្មងខ្វះអីសាលាភូមិន្ទរដ្ឋបាលយកមកធ្វើសាស្ត្រាចារ្យហៅរដ្ឋមន្ត្រីពង្រៀនម្ដងមើលពួកខ្លួនទៅពង្រៀនគេដល់ទៅមកខ្វះខ្វះអាតិចតួចនឹងហើយបញ្ហាមិនមែនរឿងតូចតាចទេមិនមែនរឿងតូចតាចទេ